លូកាម៉ូឌ្រិចគាត់ចាស់ហើយ បាទនិយាយទៅយើងគាត់30ជាងហើយណាបាទ34ណា34នេះហើយដែរបាទលូកាម៉ូឌ្រិចហើយថ្មីថ្មីនេះមិនតែថ្មីថ្មីពីលើកមុនក៏ខ្ញុំជម្រាបជូនដំណឹងបងប្អូនម្ដងដែរថា Man City ចង់បានលូកាម៉ូឌ្រិចនៅពេលដែលកិច្ចសន្យារបស់ម៉ូឌ្រិចអស់សុពលភាព បាទជាមួយនឹង Real គឺ Man City ស្វាគមន៍ម៉ូឌ្រិចមកកាន់ Etihad Stadium រឿងវាអញ្ចេះទេ 36ឆ្នាំដូចរ៉ូនដូបាទមិនមែន34សំទោស36ម៉ូឌ្រីករឿងវាអញ្ចេះទេបងប្អូនឥឡូវកិច្ចសន្យារបស់ម៉ូឌ្រីកនឹងអស់សុពលភាពជាមួយនឹងរៀលនៅចុងឆ្នាំហ្នឹងហើយប៉ុន្តែរៀលគាត់របៀបថាគេអាគាត់ចាស់ហើយគេចាំមើលគាត់ដែរបើគាត់នៅលេងល្អគេចេះតែបន្តម្ដងមួយឆ្នាំម្ដងមួយឆ្នាំអញ្ចឹងណាបាទគេអត់តឲ្យពីរបីឆ្នាំទេបាទគេចាំមើលគាត់ដែរឥឡូវនេះគាត់ មើលទៅគាត់នៅលេងល្អហើយទន្ទឹមនឹងលឺសូមមែនស្ទីចង់បានផងនេះព្រឹកមិញឃើញថា Modric agree Real Madrid contract extension បាទគឺថាព្រមព្រៀងទទួលយក នៅការបន្តកិច្ចសន្យាបន្ថែមថ្មីជាមួយ Real ហើយពីព្រោះ Real ផ្ដល់ឲ្យឯងបាទព្រោះឃើញ Real ស្ងាត់ដែរគាត់ចង់កិច្ចកុកចេញដែរណាឈឹង Real ស្ងាត់បានន័យថាអេលេងបានពាក់ដារនៅការហើយសល់6ខែទៀតអញដាច់ដាច់កិច្ចសន្យាអត់មានលឺសូអ៊ឺអើអីហៅអញទៅតកិច្ចសន្យា ចឹងគាត់ក៏ឲ្យភ្នាក់ងារគាត់តាក់ទងគាត់របៀបថាគាត់អស់តិចសន្យាគេមិនហៅយើងផងប្រហែលយើងអស់អារម្មណ៍គាត់ក៏ចង់ក្រោសេរីចេញដែរហើយកាលពីមុនមេនសិទ្ធីចង់បានមែនឥឡូវមេនសិទ្ធីក៏ចង់បានទៀតដែរចង់បានយកធ្វើអីម៉ូឌ្រីកក៏នៅតែអាចលេងបានយ៉ាងស្អុយក៏មួយឆ្នាំពីរឆ្នាំទៀតដែរព្រោះកាយសម្បទាគាត់អំណោយផលគាត់ទូចស្រាលខ្លួនស្រាលដូចមេនស៊ីចឹងទូចទី2គឺមេនសិទ្ធីមិនមិនមែនមានបំណងទិញទុកខ្លួនឯងទេ បាទ Mensity មិនមែនមានបំណងតិចតុកខ្លួនឯងទេ Mensity មានមានមាន group មានមានមាន ក្រុមជា group holding មានក្រុម New York City FC Melbourne City FC ហើយក្លឹបមួយទៀតនៅជប៉ុនឈ្មោះស្អីទេភ្លេចឈ្មោះទៅអញ្ចឹងដូចឧទាហរណ៍ថាឥឡូវក្រុម Melbourne City FC ចង់បាន Modric ទេប៉ុន្តែប្រើឈ្មោះប្រើឈ្មោះ New York City FC ប្រហែលជា Modric អត់ទៅទេ អញ្ចឹងប្រើយក image របស់ Man City ទៅសិនយកក្រុម Man City ទៅទិញសិនទិញហើយមិនមែនថា Man City មិនឲ្យលេងឲ្យលេងមួយឆ្នាំអីទៅហើយកិច្ចកិច្ចសន្យារបស់ Modric ហ្នឹងគឺនៅក្នុងហ្នឹងអាចភ្ជាប់នៅពេលលេងបានមួយឆ្នាំ Modric អាចពិចារណា ចាក់ចេញពី Man City ទៅ ចូលរួមមួយក្លឹបឧបសម្ព័ន្ធជាដៃគូរបស់ Man City ផ្សេងទៀតដូចជា New York City FC Melbourne City FC នៅអូស្ត្រាលី New York City FC នៅសហរដ្ឋអាមេរិកឬក៏ទៅជប៉ុនឲ្យបាននេះរូបភាពវាអញ្ចឹងហើយសួរថា Man City ឈួតអីទៅយកអីកីឡាករ36ឆ្នាំដែរហើយណាបើសិនជាគាត់អត់ល្អមិនរៀលឬសូអញ្ចឹងតឥឡូវតឲ្យឆ្នាំដល់ខែរដូវក្តៅឆ្នាំ2023បានថាតតែរដូវកាឆ្នាំក្រោយ2023បានកិច្ចសន្យាគាត់ដាច់ឥឡូវហៅហៅទៅហៅទៅតហៅទៅតគេសន្យាអញ្ចឹងមិនថាគាត់នៅទៀតហើយនៅតឆ្នាំ2023 រឿងនេះវាចេះព្រោះមានអ្នកមានអ្នកសួរខ្ញុំនៅក្នុងខមមិនគាត់ថាបងមិនចឹងទៅយកទៅចាស់ហើយនឹងយកទៅអី36ឆ្នាំហើយយកទៅស្អីមិនមែនគេចេះយកទេគេមានរឿងរបស់គេបាទគេទិញយកទៅគេអាចផ្ទេចេញទៅណោះទៅក្លឹបខាងដៃគូរបស់គេណោះដៃគូដៃកង់គេណោះបាទគេមិនចេះទិញយកទៅណាបាទនឹងរឿងរឿងរបស់ Modric រឿងរបស់ Real Madrid មួយទៀតតាក់ទងនឹង Isco បងប្អូនបាទ Isco យើងឃើញថាមានក្លឹបជាច្រើនរងចាំនៅចម្លើយរបស់ Real Madrid ថាលក់ឬមិនលក់នៅខែមករាហ្នឹងក្លឹបច្រើនតាមដឹងក្លឹបអង់គ្លេសដូច Newcastle ដូចអីហ្នឹងក៏មាន បាទពាក់តាក់តងទៅ Real ដែរសួររឿង Isco ហ្នឹងហើយដូច Everton ដូចជា Leicester អី Arsenal អីក៏ធ្លាប់សួររឿង Isco ហ្នឹងដែរក្លឹបនៅអ៊ីតាលីដូចជា AC Milan គឺតាក់តង Isco ហ្នឹងដែរប៉ុន្តែមកដល់ពេលនេះគឺបាទ Real Madrid បដិសេធហើយថានៅខែមករានេះ Real អត់លក់ទេនឹងបន្តទុក Isco បន្តទៀតបាទព្រោះថាលោកកាឡូនសិលទីគាត់ចូលចិត្តកីឡាករចាស់ចាស់អញ្ចឹងនិយាយទៅបាទគាត់ប្រើប្រាស់កីឡាករចាស់ចាស់អញ្ចឹងមានឥទ្ធិពលរបស់គាត់ឯណាអញ្ចឹង Isco ខ្លួនឯងក៏គាត់មុនដំបូងគាត់ចង់ចេញដែរគាត់ឃើញថាអសូវបានលេងគាត់ចង់ចេញដែរតែឥឡូវគាត់ថា អត់អីទេនៅឲ្យដាច់កិច្ចសន្យាហ្មងសល់6ខែទៀតបាទនៅសល់6ខែទៀតក៏សុកទ្រាំនៅឲ្យដាច់កិច្ចសន្យាបានលេងបណ្ណាយកប៉ុណ្ណឹងណាចង់និយាយថាស៊ីប្រាក់ខែនឹងឲ្យអស់ហ្មងហើយយើងវ័យគាត់នៅ29ឆ្នាំគាត់ចេញពីក្រុមរៀលទៅក៏នៅមានក្លឹបចង់បានគាត់ដែរតែ29ឆ្នាំឯងឥឡូវរបាយការណ៍មួយទៀតពីអ៊ីតាលីដឹងថាក្រុម Fiorentina បាទក្លឹប Fiorentina ហ្នឹងក៏ដូចជាចង់បាន Isco នឹងដែរណាបាទចង់បាន Isco នឹងដែរពីព្រោះ Fiorentina មិនបានចង់បានអេសកូហ្វីរិនតាណាអាចនឹងលក់កីឡាករឌូសានវ្លាវិចឲ្យទៅ ក្រុមផ្សេងណាមួយហើយ បំរដូវកាលខែមករានេះទេរដូវកាលក្រោយណាក្រុមអាសនលកំពុងតែតាក់ទងស្អិតជាងគេ បាទតាក់ទងឌូសានវ្លាវិចស្អិតជាងគេហើយអឺបើយើងនិយាយពីឌូសានវ្លាវិចនេះអាសនលមានសង្ឃឹមអត់បងប្អូន មកដល់ពេលនេះខ្ញុំមើលឃើញថាសង្ឃឹមអាសនៈវាតិចបាទអញនិយាយថាតិចក៏បានអញនិយាយថាច្រើនក៏បានប៉ុន្តែខ្ញុំមើលឃើញថាមិនសូវជាមានច្រើនប៉ុន្មានទេតែគ្រាន់តែមកដល់ពេលនេះក្លឹបដែលតាក់ទងឌូសានឡាវិចគៀកកឹតជាងគេគឺអាសនៈពីមុនដំបងដៃឡើយមានស្ពឺមានសិទ្ធីក៏លឺសូដែរណាប៉ុន្តែមកដល់ពេលនេះអ្នកដែលកំពុងតែចរចាគៀកគិតជាងគេគឺអាសនលសារព័ត៌មាន Daily Mail របស់ របស់ចក្រភពអង់គ្លេសរីកានៅថ្ងៃនេះថាអាសណលអាចនឹងចំណាយដល់ទៅ150លានផោនដើម្បីយកបានប្លាហូវិចច្រើនណាស់150លានផោននេះមិនមែនតែតម្លៃខ្លួនរបស់ប្លាហូវិចទេណា150លានផោននេះមិនមែនតម្លៃខ្លួនវ្លាហូវិចទេគឺវ្លាហូវិចប្រហែលជា58លានអីទេបាទប្រហែលជា58លានទេហើយ ក្នុងនោះគឺយើងឃើញថាក្នុង150នោះវាអាចបែងចែកទៅដល់ដល់ទៅ3 sector នៅ3ចំណែកបាទទី1អាចតម្លៃផ្ទេ58លានដែល Fiorentina ចង់បានពី Arsenal បន្តមកទៀតប្រាក់ឈ្នួលបើសិនជា Vlahovic ចូលរួម Arsenal គឺប្រាក់ឈ្នួលដែលគាត់ចង់បានគឺចំនួនអឺ300,000ផោនក្នុងមួយសប្តាហ៍អញ្ចឹងបើសិនជាចូលរួម Arsenal គាត់ទៀមទាកិច្ចសន្យា5ឆ្នាំ គាត់ឲ្យយក4ឆ្នាំលេងអញ្ចឹង30ម៉ឺនផោនហ្នឹងយើងគុណទៅ ក្នុង5ឆ្នាំហ្នឹងមានប្រមាណសប្តាហ៍បាទអញ្ចឹង30ម៉ឺនផោនក្នុង5ឆ្នាំហ្នឹងមានប្រមាណសប្តាហ៍យើងគុណណាបូកឡាបូកថែម58លានផោនតម្លៃផ្ទេហើយ management team បានន័យថាក្រុមគ្រប់គ្រងអីផ្សេងផ្សេងអឺដែលធ្វើឲ្យដំណើរការផ្ទេនឹងវាបានជោគជ័យទាំងថ្លៃ commission អ្នករត់ការរត់អីអីអី 5 10លានផោនពីលើទៀតអញ្ចឹងជាកញ្ចប់ដែលអាសនលត្រូវចំណាយបើសិនជាចង់បានប្លាវិចគេគេគិតលុយត្រួសត្រាសត្រូវវាត្រូវចាយអស់150លានផោនតែគាត់ថ្លៃផ្ទេវា58ទេធ្ងន់អាប្រាក់ឈ្នួល300,000ផោនក្នុងមួយសប្តាហ៍តែគេគិតថា300,000ផោននេះក៏តំណងជា Arsenal អាចនឹងរ៉ាប់រងបានដែរពីព្រោះ300,000ផោននេះ Arsenal ធ្លាប់ឲ្យទៅកីឡាករ Mesut Ozil ហើយធ្លាប់ឲ្យទៅ Alexis Sanchez ពីមុនរួចមកហើយដែរ បាទអញ្ចឹងវាដូចជាមិនបញ្ហាទេเนาะបាទគាត់ថាអញ្ចឹងទៅចុះបាទ fan Arsenal បាទតែខ្ញុំមិនដឹងថាទៅរួចមិនរួចទេណាបាទហ្នឹងគាត់ថា300,000ផោនក្រែងលោឲ្យគេ300,000ផោនហើយយកមកវាលេងមិនកើតបាទបើដឹងថាបានជោគជ័យបានពៀនបានអីគេមិនខ្លាចឲ្យទេបាទអត់ដឹងមិនដឹងថាវាកើតមិនកើតហ្នឹងហើយបានគេយើងស្ទាក់ស្ទើរជួនកាលល្អនៅអ៊ីតាលីទៅមកអង់គ្លេសមកអីទៅវាសម្ពាធខ្លាំងលេងមិនល្អអញ្ចឹងណា សុកចិត្តយកមកប្រាក់ខែល្មមៗសិនទៅ5 10ម៉ឺនអីចឹងទៅហើយចាំលេងល្អគេឡើងឲ្យមួយឆ្នាំប្រហែលភាគរយទៅរហូតដល់30ម៉ឺនផោននឹងទៅក្នុងកងត្រា2ឆ្នាំអញ្ចឹងបានន័យថា5ឆ្នាំអញ្ចឹងត្រឹមឆ្នាំទី2អាចឡើងបាន50ម៉ឺនផោនអញ្ចឹងទៅត្រឹម2ឆ្នាំគេមើលដឹងកីឡាករនឹងល្អមិនល្អហើយបើយល់ល្អកីឡាករដូចសាន់ឡាវិចនេះបើសិនជាគាត់ចង់មកអាសនមែនគាត់គួរតែសេរីកន្លែងនឹងមួយពីព្រោះបងប្អូនដឹងថារាល់ថ្ងៃនេះក្លឹបណាក៏ យើងយ៉ាប់ដែររឿងលុយបាទបន្ទាប់ពី Covid វាយលុក2ឆ្នាំកន្លងមកនេះហើយឥឡូវចាប់ដើម Covid ទៀតហើយនៅអង់គ្លេសនៅអ៊ីតាលីប្រហែលសប្តាហ៍មុនហ្នឹងយើងឃើញហើយលេងបាល់ទាត់គ្មានអ្នកគ្រប់គ្រងផងបាទគ្មានអ្នកគ្រប់គ្រងផងដូច្នេះអឺកីឡាករខ្លះបើគាត់ចង់ចាក់ចេញពីក្លឹបដែលកម្រិតមធ្យមនៅ Fiorentina ឯមក Arsenal មកអីគាត់គួរតែកុំទាគេច្រើនពេកដំបូងហ្នឹងដូចខ្ញុំនិយាយចឹងបើគិតបើសិនយើងល្អយើងដាក់ close ទៅ កងត្រា5ឆ្នាំប៉ុន្តែក្នុងរយៈពេល2ឆ្នាំត្រូវឡើងប្រាក់ខែគាត់បានដល់ប៉ុណ្ណេះណាកុំទាមមកច្រើនពេកអញ្ចឹងគ្នាវាខ្លាចដែរយើងមិនដឹងថាគេទាំងគេទាំងយើងមិនដឹងថាយើងយកយើងមកជួយគេបានអត់ផងហ្នឹងជួនកាលយើងយកមកយើងអាឡែអាស៊ីអីទៅយើងលេងមិនកើតដូចនៅនោះទៅយើងធ្វើម៉េចដេកស៊ីប្រាក់ខែ5ឆ្នាំហ្នឹងអញ្ចឹងណាវាព្រោះរឿងនេះវាធ្លាប់មានមានគំរូឯងឃើញបែលដល់ពុកដេកស៊ីប្រាក់ខែ1រៀលចងកកប្រាក់ឈ្នួលហ្នឹងណា លេងបានតែប្រហែលឆ្នាំហើយប្រាក់ឈ្នួលខ្ពស់គេឲ្យគេសន្យាយើងច្រើនហើយណាបាទអញ្ចឹងយើងជួយ សម្រួលគ្នាទៅវិញទៅមកទៅវាបាន58លានផោនប្រហែលជា Fiorentina ទីហ្នឹងវាអត់ថ្លៃទេតែបញ្ហារឿង300,000ផោនប្រាក់ឈ្នួលក្នុងមួយសប្តាហ៍នេះដែលជាចំណោទ580,000ផោន58លានផោនខ្ញុំគិតថា Arsenal ទិញបានប៉ុណ្ណឹងណា បាទអាចចំណាយបានហើយថែមទៅលើស្អីឈ្នួលអីអុតកាអុតអី5 10លានផោនទៅអានឹងវាចូលប្រហែល60លានជាងបាទ70 70លានបាទតែសំខាន់អានេះនេះនេះ3 5ឆ្នាំ30ម៉ឺនផោនក្នុងមួយសប្តាហ៍នេះបើឡាវិចគាត់តម្លាក់ប្រហែលជាអាសនលយកបានពូមកដល់ថ្ងៃនេះគឺមានអាសនលទេដូចខ្ញុំនិយាយចឹងគឺតាក់ទងទៅនឹងអឺដូសានឡាវិចនឹងខ្លាំងជាងគេហើយបាទហ្នឹងហើយ អរគុណអញ្ចឹងរឿងអាសនលដូចជាអត់មានអីនេះទេតែមានមួយទៀតគឺដូចជា Enketia បាទ Enketia ដូចចង់ចេញមានក្លឹបណាទេបាទចង់ចេញចង់ទិញយក Enketia ហ្នឹងបាទខ្ញុំមើលព័ត៌មានមុននឹងបន្តិចបាទអឺ Crystal Palace បាទ Crystal Palace កំពុងបើកការចរចាជាមួយនឹង Arsenal ដើម្បីទិញយកខ្សែយុទ្ធវ័យក្មេងបាទ Enketia Eddie Enketia បាទ ជំនួយជាតិអង់គ្លេសក្រោមអាយុ21ឆ្នាំហ្នឹងហើយអាសនលពងរោតខ្សែប្រយុទ្ធទេបាទនិយាយទៅប្រយុទ្ធហើយអូបាមាយ៉ាងអត់ទាន់ដោះស្រាយចេញផងបាទអូបាមាយ៉ាងនៅមិនទាន់ដឹងទៅណាមកណីទេនោះពិបាករោក្លឹបទិញគាត់ដែរគាត់រោតាក្លឹបល្អល្អដែរហ្នឹងហើយក្លឹបល្អល្អបើកីឡាករពងឡើងជើងគេទិញតែយើងពងធ្លាក់ជើងដែរពីណាចង់យកយើងបាទអត់សូវចង់បានប៉ុន្មានទេវាកៀងអូបាមាយ៉ាងដែរហ្នឹងឥឡូវគាត់ពងជាប់ភារកិច្ចមួយនឹងការបងនៅ African Cup Nation ទៀត តន់ដោះស្រាយចេញទៀតបាទអានឹងមើលសេរីអូបាមីយ៉ាង បាន30លាន40លានអីទៅអានឹងវាអាចហៅ30លានអីទៀតទៀតមកទិញបានហើយដោយសារឡាវិចហ្នឹងបាទនេះរឿងអាសនលមួយហ្នឹង